សួស្តីសួស្តីទាំងអស់គ្នា សូមស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូមានពាក្យចន្លឹះសំខាន់សំខាន់ចំនួន4ដើម្បីយកមកបង្រៀនពន្យល់និងបកស្រាយជូនបងប្អូនទាំងអស់គ្នា ពាក្យចន្លឹះទី1គ្រូមានពាក្យថាទស្សនីយភាព ទស្សនីយភាពមានន័យថា រូបភាពឬអ្វីដែលគួរចោលភ្នែកក្រឡេកមើលទស្សនភាពស្រស់ត្រកាលដែលគួរឲ្យគយគន់ក្រៃលែងអញ្ចឹងយើងមើលរូបខាងក្រោមនេះគឺជាទស្សនីយភាពនៃផ្ទៃបឹងទន្លេសាប ពេលអរុណណោទ័យពេលអរុណណោទ័យ ពាក្យថាអរុណោទ័យមានន័យថាពេលដែលព្រះអាទិត្យរៀបនឹងរះឬពេលដែលព្រះអាទិត្យរៀបនឹងលិចណាអញ្ចឹងព្រះអាទិត្យរៀបនឹងរះគេគេប្រើពាក្យថាអរុណោទ័យក៏បាន ពេលដែលព្រះអាទិត្យរៀបនឹងលិចក៏យើងប្រើពាក្យថាអរុណោទ័យក៏បានដែរណាអញ្ចឹងបងប្អូនមើលទស្សនីយភាពដ៏ត្រកាលនៃបឹងទន្លេសាបរបស់ខ្មែរយើងគឺ ពោពេញទៅដោយផ្ទៃទឹកដ៏ធំលហលហាចល្វឹងល្វើយប្រៀបដូចជាកូនសមុទ្រទឹកសាបមួយដូច្នោះដែរណាមានរលករលិញមានផ្ទាំងពពករស័តមានព្រះអាទិត្យរៀបនឹងរះហ្នឹងចោលរស្មីពណ៌មាសចាំងឆ្លុះលើផ្ទៃជលសាណាដូច្នោះហើយបានជាផ្ទៃបឹងទន្លេសាបយើងហ្នឹងមានកវីនិពន្ធតែងជារឿងក៏មាន តែងជាចម្រៀងក៏មានដែរណាតកតងនឹងបឹងទន្លេសាបរបស់ខ្មែរណាព្រោះជាសម្បត្តិវប្បធម៌សម្បត្តិធម្មជាតិដល់ស្ដុកស្ដំហើយមានទស្សនីយភាពនោះល្អស្រស់ត្រត្រកាលអញ្ចឹងលោកគ្រូសរុបមកវិញពាក្យថាទស្សនីយភាពមានន័យថាជារូបភាពដែលល្អគយគុណក្រៃលែងដែលគួរឲ្យគយគុណមិនចិនមិនមិនណាយណា តើយើងចូលដល់ពាក្យកន្លឹះមួយទៀតគឺតកតងនឹងពាក្យថាទុសពិតរាជធរទុសពិតរាជធរណាទុស័កទុស័កប្រែថា10ណាពិតធៈណាធរល្អធរត្រត្រង់រាជគឺគឺស្ដាច់សំដៅទៅលើស្ដាច់ដែរត្រង់រាជណាអញ្ចឹងយើងនិយាយជារួមទុសពិតរាជធរ មានន័យថាធម៌ទាំង10ប្រការ សម្រាប់ស្ដេចទ្រង់រាជគោរពបដិបត្តិឲ្យបានខ្ជាប់ខ្ជួនធម៌ទាំង10ប្រការនោះរួមមាន ទានៈសីលៈបរិច្ចាគៈអាចវៈមត្តវៈតបៈអកោធនៈអវិហិង្សាហន្តី អវិរោធនៈកាលណាស្ដេចទ្រង់រាជប្រជាអធរណាមួយ នៃធរទាំង10ប្រការនោះព្រះរាជាអង្គនោះទ្រង់មានឈ្មោះថាព្រះរាជាមិនទ្រង់ធរណាកាលណាព្រះរាជាមិនទ្រង់ធរពេលនោះនឹងធ្វើឲ្យប្រជានុរាជរបស់ព្រះអង្គនោះពុំមានសេចក្តីសុខសាន្តនោះឡើយដូច្នោះហើយបានជាអឺ សម័យបុរាណកាលមកពេលដែលព្រះរាជាទ្រង់ឡើងសោយរាជគឺព្រះរាជាតម្រូវជាចាំបាច់ឲ្យបដិបត្តិតាមទស្សពិតរាជធម៌ទាំង10ប្រការនោះឯងដើម្បីភាពសុខសាន្តនៃនគរទាំងឡាយពាក្យគន្លឹះទី3លោកគ្រូលើកយកអំពីទន្លេចតុមុខណាទន្លេចតុមុខចតុ ប្រែថា4មុខគឺមុខ4អញ្ចឹងទន្លេដែលមានមុខមុខ4ទន្លេចតុមុខជាឈ្មោះ ទន្លេមួយ ដែលមានមុខ4ទន្លេដែលកើតអំពីការជួបប្រសពគ្នានៃទន្លេធំទាំង4គឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់និងទន្លេសាប ទន្លេ នេះពីដើមមានឈ្មោះថាទន្លេច្រាបឈៀមណា ដោយលោកគ្រូធ្លាប់បញ្យល់ក្នុងវីដេអូមុនហើយហេតុអ្វីបានគេហៅថាច្រាបឈាមក៏ប៉ុន្តែទន្លេនេះក្រោយមក ត្រូវបានប្របាទកូនយាយាតត្រង់បដូរឈ្មោះទៅជាទន្លេចតុមុខមង្គលទន្លេចតុមុខមង្គលប្រែថាទន្លេដែលមានមុខ4ផ្ដល់មង្គលសួស្ដីណាចឹងយើងមានពាក្យចុងក្រោយមួយទៀតអឺ សម្រាប់ម៉ោងនេះតែសូមបងប្អូនមើលផែនទីបន្តិចសិនផែនទីនេះគឺគូបង្ហាញអំពីក្រុងចតុមុខមង្គលក្រុងចតុមុខមង្គលអសម័យកាលដែលព្រះបាទពលនិយាតទ្រង់ត្រាស់បញ្ជាឲ្យសាងរាជធានីនេះឡើងនេះឡើងអូនមើលនេះទន្លេច្រាបឈាមដែលសពថ្ងៃយើងហៅថាទន្លេចតុមុខទន្លេចតុមុខណា នេះគឺទន្លេសាបនេះគឺជាទន្លេមេគង្គលើទន្លេមេគង្គក្រោមហើយនេះជាទន្លេទន្លេបាសាក់អូនមើលអឺនេះគឺជាគូទឹកគូទឹកហ្នឹងគឺព្រែកគឺព្រែកគឺយកព្រែកធ្វើជាគូទឹកក្រវ៉ាត់រាជធានីថ្មីអញ្ចឹងព្រែកពងពាយប្រកពើពងពាយ អានេះគឺបង្កក់គឺបង្កក់នេះជាព្រែកមួយដែរនេះជាព្រែកតកែវព្រែកតកែវនេះគឺបឹងគេងកងបឹងគេងកងអញ្ចឹងនៅក្នុងគូទឹក នេះគឺ ជារាជធានីថ្មីអញ្ចឹងរាជធានីថ្មីក៏ប៉ុណ្្នឹងឯងកាលសម័យហ្នឹងរាជធានីថ្មីប៉ុណ្្នឹងឯងគឺមានន័យថាក្នុងក្នុងគូទឹកនេះក្នុងគូទឹកនេះ គឺជារាជវាំងរបស់ស្ដេចណាដែលក្នុងនោះមានតែព្រះរាជាខ្សែវិសានុវង្សហើយនិងមន្ត្រីធំធំទេ ដែលអាចតាំងទីលំនៅនៅក្នុងនឹងបានអញ្ចឹងមន្ត្រីតូចតាឈ្មួញវិជានុរិះអីរស់នៅក្រៅក្រវ៉ាត់ក្រុងនេះណាក្រៅក្រវ៉ាត់រាជធានីនេះណាក៏ហៅថាជារាជធានីដែរក៏ប៉ុន្តែនៅក្នុងគូទឹកនេះគឺជារាជធានី នៃ ព្រះបរមរាជវាំងតលតែម្ដង អញ្ចឹងបរមរាជវាំងរបស់ស្ដេចកាលពីសតវត្សទី15គឺធំគឺធំមិនមែនរាជបរមរាជវាំងបច្ចុប្បន្នមានតែប៉ុណ្្នឹងទេគឺមានន័យថាបរមរាជវាំងកាលមុនគឺដីធំដីធំមានន័យថាសម្រាប់តែរាជវង្សស្ដេចនិងរាជានិងមន្ត្រីធំទេដែលតាំងទីលំនៅផ្ទះសម្បែងនៅក្នុងរវងនឹងបាន ពួកឈ្មួញវិជានរាសអីធម្មតាត្រីតូចតាចអីរស់នៅព័ទ្ធជំនវិញណាអឺខ្សែក្រវ៉ាត់នៅព្រះរាជវាំងចឹងនៅក្នុងនោះមានវត្តប្រពុតឃោសនាចារវត្តលង្កាវត្តកោះវត្តភ្នំដូនពេញវត្តពីមផ្លុងវត្តឧណ្ណឡោមឃ្លាំងមឿងជ្រោយរលួសវត្តពោកតាយ៉ងបឹងទីជោ នៅបឹងទីជោនោះកើតឡើងដោយសារអឺដីជោនឹងបញ្ជាឲ្យជីកដីយកមកមកបង្ហាប់កងសាងរាជរាជជវាំងកើតជាបឹងដីជោដីជោនេះគឺជារាជវាំងសម្រាប់ស្ដេចសម្ដេចស្ដេចទ្រង់រាជហើយនឹងមហេសីមនំមនាងអាមាត្យផ្ទាល់ព្រះអង្គនៅនៅក្នុងនឹង ណាគង់នៅនឹងរស់នៅ ក្នុងហ្នឹងអញ្ចឹងក្រៅពីនេះគឺជាវាជាវងស្ដាច់អាចសាំងអាចសង់រាជដំណាក់អាចអីនៅក្នុងប្រវត្តិហ្នឹងហើយមន្ត្រីធំធំបំផុតទៅរស់នៅ ក្នុងនឹងដែរចឹងគ្រូឲ្យមើលផ្ទះរូបទស្សនីយភាពដ៏ត្រកាលនៃទីក្រុងភ្នំពេញបច្ចុប្បន្នដែរដែលថតនៅពេលរាត្រី ថតពីជ្រោយចង្វាបង្កើតនេះគឺជាទឹកទន្លេណាទឹកទន្លេ4មុខហ្នឹងចាំងឆ្លោះដោយភ្លើងចឹងជារូបភាពដ៏ស្រស់ត្រកាលមួយដែររបស់រាជធានីរបស់ខ្មែរយើងគ្រូមានរូបភាពមួយទៀតរូបភាពនេះគេនិយាយអំពីកោះណានិយាយអំពីកោះហើយនឹងអឺ ទីតាំងរាជធានីភ្នំពេញណារាជធានីភ្នំពេញអញ្ចឹងនេះជាទន្លេមេគង្គនេះទន្លេមេគង្គហៅថាទន្លេមេគង្គមេគង្គលើអឺនេះគឺជារូបកោះកោះមួយហៅថាកោះដាច់កោះដាច់កោះដាច់គឺធំមែនតើកោះដាច់នៅចំបណ្ដាទន្លេហើយអានេះនេះកោះអុកញ៉ាតីគឺកោះអុកញ៉ាតីនេះគឺជាកូនកោះមួយទៀតដែរកោះមួយទៀតដែរ ចឹងមកដល់នេះមកដល់នេះគឺនេះគឺជ្រោយចង្វាជ្រោយចង្វាជ្រោយចង្វាចឹងទន្លេមកដល់ជ្រោយចង្វាទន្លេរួមតូចរួមតូចនេះគឺជាទន្លេទន្លេសាបនេះគឺស្ពានជ្រោយចង្វាឆ្លងកាត់ទន្លេសាបនេះគឺជាទន្លេ4មុខណា4មុខអត់4មុខទន្លេ4មុខទន្លេ4មុខនេះគឺជា នេះកន្លែងនេះទីតាំងព្រះបរមរាជវាំងយើងសពថ្ងៃសពថ្ងៃហើយនេះគឺជាទន្លេបាសាក់បាសាក់ណានេះមេគង្គក្រោមទន្លេមេគង្គក្រោមមានកោះពេជ្រអានេះកោះពេជ្រតោះអឺពាក្យចុងក្រោយគឺបញ្យលពាក្យថាទេសណ្ដោប្រវេសណាទេសណ្ដោប្រវេស ទេសៈពាក្យនេះមកវាថាទេសៈបូកនឹងអន្តរៈអន្តរៈបូកឲ្យប្រវេសណាទេសៈប្រែថាស្រុកប្រែថាតំបន់ណាអន្តរៈប្រែថាទីដតីប្រវេសនេះប្រែថាភៀសខ្លួនណាធ្វើដំណើរចាក់ចេញអញ្ចឹងសរុបមកវិញទេសន្តរប្រវេសមានន័យថាដំណើរភៀសខ្លួនផ្លាស់ប្ដូរទីលំនៅពីតំបន់មួយ ទៅតំបន់មួយពី ប្រទេសមួយទៅប្រទេសមួយជាដើមក៏ប៉ុន្តែពាក្យនេះសពថ្ងៃគេអត់និយមប្រើទេគេច្រើនពាក្យគេច្រើនពាក្យប្រើពាក្យថា អន្តោប្រវេសណាអន្តោប្រវេសអន្តោប្រវេសមកពីថាអត្តបូកឲ្យប្រវេសមានន័យថាភៀសខ្លួននឹងឯងណាអញ្ចឹងដោយពាក្យសន្តោសន្តោទេសសន្តោប្រវេសនេះគេអត់សូវអត់សូវនិយមប្រើបច្ចុប្បន្នណា ចឹងអរគុណបងប្អូនទាំងអស់គ្នាណាយើងមកសិក្សានេះយើងចប់ត្រឹមពាក្យកលឹះចំនួន4ណាសម្រាប់ម៉ោងសិក្សាក្រោយព្រោះនឹងមានពាក្យកលឹះក៏ដូចជាខ្លឹមសារមេរៀនល្អល្អជូនបងប្អូនទាំងអស់គ្នាជាបន្តទៀតអរគុណសម្រាប់ការចូលរួមរៀនកន្លងមកអរគុណសម្រាប់ការគ្រប់គ្រងការស្រឡាញ់មុខវិជ្ជា ប្រវត្តិសាស្ត្រនិងចំណេះដឹងទូទៅអរគុណសម្រាប់ការ Subscribe អរគុណសម្រាប់ការចែករំលែកវីដេអូជូនពរសុខភាពល្អរៀនសូត្របានពូកែ